អេណាមកផកស្រះរករឿងអលែងប្តី បញ្ចរណននឹងកូនគូក្របីកាពីប្រឹកថ្មីថ្មីនៅនិយាយដូចគ្នារណាត់ទៅនៅនឹងឯងបើបើឯងមកដងធំដូចជីហើយចុះបើយើងលេងគ្នាខ្ញុំទៅនៅនឹងរណាតែឯងទៅបាត់តែគ្នាអាខ្នាខ្ញុំបានរណាមកនៅជុំនឹងខ្ញុំមុននឹងឯងដែលចិត្តអូយឯងកាត់កាយើងក៏ឡងទៅមុខ នឹងឯងបានបើឯងម្ដងខំដល់ជីហើយចប់ហើយយើងលែងគ្នាឲ្យខ្ញុំទៅនៅនឹងរណាតែឯងទៅឲ្យបាត់អាគ្រីអាខ្លាខ្ញុំនៅនឹងរណាឬឲ្យខ្ញុំពេកឲ្យឆ្កែឯងអើយឯងមានអាសូរដល់ចិត្តខ្ញុំទេអីខ្ញុំភ័យនឹងហាប់ស្ទើរស្លាប់ហើយត្រឡប់មកវិញមកណាឯងណា I love you ត់ឯណាមកផាស្រះរកគ្រឿងអលែងប្តីបញ្ចូលរំលងកលគូក្របីកាពេលព្រឹកថ្មីថ្មីនៅនេះឯងរណាតនៅនឹងឯងបានបើឯងមកដងខំដល់ជីហើយចប់ឲ្យយើងលេងគ្នាឲ្យខ្ញុំទៅនៅនឹងរណាតែឯងទៅបាត់គ្នាអាខ្នាខ្ញុំបាននរណាមនុស្សជុំមុននឹងឯងដាច់ចិត្តអូយឯងគិតកាយើងក៏ឡងត្រមុំ